ម្យ៉ាងដែរអ៊ីវ៉ាធ្វើខ្លួនយ៉ាងសាមញ្ញជិះម៉ូតូទិញអីញ៉ាំតាមដងផ្លូវដោយឡែកតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ៊ីវ៉ាបានធ្វើឲ្យអ្នកគ្រប់គ្រងចាប់អារម្មណ៍ថាបើទោះបីមានឈ្មោះជាតារាក៏ដោយក៏ប៉ុន្តែអ៊ីវ៉ាហាក់ដូចជាប្រើប្រាស់ ដោយរាល់ពេលទៅណាមកណានាងតែងតែតុបតែងខ្លួនបែបធម្មតាធម្មតាមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ឃីនស្រីនៀតហៅថាអ៊ីវ៉ាជាតារាចម្រៀងដ៏ស្រីល្បីឈ្មោះមួយរូបក្នុងចង្កោមសិល្បៈក្នុងផលិតកម្មសន្តិបច្ចុប្បន្នគ្រប់គ្នាបានស្គាល់នាងតាមរយៈបទចម្រៀងល្បីល្បីជា សំឡេងយ៉ាងផ្អែមពីរោះរណ្ដំចិត្តជាការពិតណាស់មិនត្រឹមតែមានអំណោយផលសំឡេងដ៏ល្អតាំងតែពីកំណើតនោះទេ តែសម្រស់របស់តារាស្រីរូបនេះក៏មិនធម្មតាដែរដោយនាងតែងតែទទួលបានពាក្យសរសើរពីមហាជនថាអ៊ីវ៉ាពិតជាមានរូបសម្រស់ស្រស់សុភាស្អាតតាមបែបធម្មជាតិពិតៗនិងមានស្ទីលប្លែកៗមើលទៅគួរឲ្យស្រឡាញ់ជានិច្ច ចង់ដឹងថាអ៊ីវិតអ៊ីវ៉ាប្រើជីវិតតាមបែបសាមញ្ញសាមញ្ញយ៉ាងណានោះតោះយើងទៅទស្សនារូបភាពខាងក្រោមបន្ទាប់តទៅតោះនេះតោះអីបើទស្សនាហើយកុំភ្លេចជួយចុច Subscribe នៅ Channel នេះមួយផងអរគុណជម្រាបលា